បាទហុងលីលីខ្ញុំនៅតែស្រឡាញ់ PSG បាទយើងចាំមើលជើងទី2ប្រិមិត្តបាទជើងទី1ពេលខ្លះវាអាចនឹងធ្វើឲ្យប្រិមិត្តរំភើបវាអាច នឹងធ្វើឲ្យប្រិមិត្តទឹកភ្នែកនៅជើងទី2ប្រិមិត្តខ្លះអាចនឹងទឹកភ្នែកនៅជើងទី1វាអាចនឹងរំភើបវិញនៅក្នុងជើងទី2អ្វីគ្រប់បែបយ៉ាង គឺវាមិនទៀងទេបាទក៏ព្រោះតែក្រុមទាំង2នេះក្រុមទាំង4នេះបើសិនជាយើងនិយាយវិញគឺស្ថិតនៅក្នុងអត្តភាពនៅក្នុងការតវិញបាន បាទតបតវិញបាន លទ្ធភាពដែលมันអាចតបតវិញបានលុះត្រាតែអីបាទលេងនៅក្នុងដីខ្លួនឯងចាញ់គេភ្ញៀវ3-0នេះអាហ្នឹងចប់ហើយបាទមិនងាយទេមិនងាយតដៃទេបាទមិនងាយតដៃទេតែយើងមើលទៅលទ្ធភាពអាចលទ្ធភាពអាចប៉ារីសក៏អាចតដៃរៀលម៉ាឌ្រីតក៏អាចតដៃរៀលម៉ាឌ្រីតជាមួយនឹងប៉ារីសបាទព្យាយាមដូចគ្នាទៅប៉ារីសស៊ី Manchester City 2-0នៅបាទលើកពីបាទឡើងទៅកាន់វគ្គបន្ទាប់ហើយ បើហើយសម្រាប់រៀលម៉ាឌ្រីតស៊ីស៊ីតា Chelsea 1-0ហ្នឹងឡើងទៅកាន់វគ្គបន្ទាប់ហើយវាអាចទៅរួចអញ្ចឹងណាបាទប៉ុន្តែសម្រាប់រៀលម៉ាឌ្រីតគេធ្វើការស្រាលបន្តិចប៉ុន្តែគ្រាន់ថាប៉ារីសគេធ្វើការធ្ងន់ក៏ពោលថាត្រូវធ្វើមិនឲ្យបាន2គ្រាប់បាទក្រុម2គ្រាប់អត់កើតទេបាទធ្វើមិនក៏ដោយគឺត្រូវឲ្យបាន2គ្រាប់បាទបើទោះជាហូប1ទល់នឹង0ក៏ចាញ់ដែរក៏ព្រោះតែ away goal គេ2គ្រាប់បាទអញ្ចឹងសម្រាប់រៀលម៉ាឌ្រីតគេរៀងធូរតិចណា បាហ្នឹងថប់តែ Real ប៉ះ Manchester City ទេបាទតិច Manchester City ប៉ះជាមួយ Chelsea ទៅបាទបាទយើងមិនដឹងដែរបាទតែបើតាមគណិតខ្ញុំនៅនិយាយដែរទៀតខ្ញុំអត់ចង់ឲ្យក្រុមអង់គ្លេសទាំងពីរប៉ះគ្នាទេមិនមែនខ្ញុំស្អប់ទេណាប្រិមិត្តប៉ុន្តែក្រុមទាំងពីរនេះវាប៉ះគ្នារួចរាល់ហើយ បាទវាមានអីល្អមើលដូច Liverpool មួយ Spurs អញ្ចឹងណាបាទថ្ងៃប្រកួតផ្ដាច់ព្រាត់ UEFA Champions League ដូចជាការរដូវកាលមុនមួយ ដែល Liverpool លើកពានណា ខ្ញុំមើលទៅថាវាអត់ល្អមើលខ្ញុំអត់មើលតែម្ដងប្រិមិត្តខ្ញុំគិតថាវាអត់ល្អមើលព្រោះក្រុមទាំងពីរខ្ញុំមើលឡើងជ្រេញហ្នឹងបាទលីពូប៉ាមស្ពឺមើលឡើងជ្រេញហ្នឹងកីឡាករដដែលដដែលបាទជួបគ្នាសុនហ្វឺមីណូបាទហារីខេនដដែលដដែលហ្នឹងបាទនេះបើសិនជា Manchester City ប៉ះមួយ Chelsea ក៏នៅតែកីឡាករដដែលដែរបាទហើយបើសិនជាយើងប៉ារីសប៉ះជាមួយ Chelsea ឬក៏ Manchester City ប៉ះមួយ Real អាហ្នឹងបានល្អមើលបាទឲ្យលោកស៊ីដានទៅប្រឈមមុខមួយលោក បាទ Pep Guardiola មើលទៅទៅយ៉ាងណា បាទឲ្យលោក Pochettino ទៅប្រឈមមុខជាមួយនឹងលោក Tuchel មើលយ៉ាងណាបាទអញ្ចឹងបាទហើយចឹងមកប្រិយមិត្តចង់ឲ្យក្រុមអង់គ្លេសប៉ះគ្នាទាំងពីរខ្ញុំថាមិនមែនមិនល្អទេប៉ុន្តែគ្រាន់ថា យើងមើលឡើងជ្រេញហើយ បាទតែមើលទៅអីទៀត Chelsea ប៉ះមួយ Manchester City អូមិនងាយស៊ី City ទេតាបាទអញ្ចឹងមកខ្ញុំនិយាយថាមិនមែនថាស្អោយស៊ីទេខ្ញុំចង់និយាយថា វាអាចបាននឹងតឹងណាស់ដូចខ្ញុំជម្រាបជូនប្រិយមិត្តតែវខ្ញុំថារៀលប៉ះ Manchester City ហ៎បាទខ្ញុំយកនិយាយថាវាតឹងបាទបើថាបើថាលទ្ធភាពក្នុងការឈ្នះវាមានប៉ុន្តែបើសិនជាភ្ញៀវស៊ី3-0ណា បាទហ្នឹងចប់ហើយហ្នឹងខ្ញុំចង់និយាយថាវាតឹងជាងខ្សែចាប៉ីទៀត Manchester Chelsea Manchester City ដឹងមិនម៉ាទេបាទអត់ស្រួលទេណាកុំតាន់អានយើងឃើញមកប៉ុណ្្នឹងល្អបាទពេលវេលានៅមានឆ្ងាយទៀតណាបាទ90នាទីទៀត90នាទីទៀត តែឥណ្ឌាយូរយូរទៅចង់ខ្លាំងជាងម៉ៃស៊ីកូទៀតបាទរយៈសម័យអាយបាទខ្ញុំឲ្យស្មើខ្ញុំឲ្យអីត្រឹមត្រូវរបស់ខ្ញុំណាបាទរៀលម៉ាឌ្រីតក៏ខ្ញុំឲ្យភាគរយស្មើយុគមិញនេះខ្ញុំក៏បានឲ្យប៉ារីសជាមួយម៉ែនស៊ីឲ្យភាគរយស្មើដែរបាទហើយខ្ញុំវាមិនចង្រៃដល់ថ្នាក់ម៉ៃសកូនទេបាទគាត់ចង្រៃជាងខ្ញុំបុរាវីបាទតាមិន PG លេងមិនគ្រប់គ្រងបានអញ្ចឹងអឺចឹងទៅ បាទប្រិមិត្តឥឡូវចេះទៅខ្ញុំមិនសុំមិនបកស្រាយទេណា ទុកឲ្យរឿងរ៉ាវនេះទុកឲ្យប្រិមិត្តជាអ្នកគិតគូរនិងពិចារណាដោយខ្លួនឯងខ្ញុំមិនដឹងថាបាល់នេះគេនិយាយពាក្យថាលក់ឬក៏បាល់នេះគេនិយាយថាជាបាល់ទុកជើងឬក៏បាល់នេះអាចនិយាយបានថាគឺជាសម្ពាធមិនខ្ញុំអត់ដឹងទេខ្ញុំគ្រាន់ដឹងថាតង់ទី1និងតង់ទី2ដូចជាលេងខុសគ្នាឆ្ងាយណាស់របៀបរបបនៅក្នុងការលេងបាទហើយយើងមើលទៅកីឡាករនៅពេលដែលលេងក៏ហាក់បីដូចជាមិនមានអ្វីដែល ចេះថាយូរយូរទៅលេងយូរយូរទៅដូចជាបាល់ប្រឹងប៉ុន្តែហាក់បីដូចជាមិនជក់ចិត្តបាល់លេងតង់ទី1រៀងជក់ចិត្តបាទខ្លះមិនជក់ចិត្តខ្លះខ្ញុំគិតថាតង់ទី2 Manchester City នឹងព្យាយាមបុកបាទនឹងបុកគ្នាទៅវិញទៅមកល្អបាទប៉ុន្តែទីបំផុតបាទប៉ារីសគឺនៅតែលេងខ្សែការពារអ្នកចាំទីខ្សែការពារអ្នកចាំទីហើយសួរថាតើឲ្យខ្ញុំទៅនិយាយថាម៉េចឲ្យខ្ញុំព្យាករម៉េចបាទអញ្ចឹងនេះបាទ អឺសាវុតផាន់នៅទេការដោះដូរកីឡាកររបស់ Man U ឃើញតែពីចង់ទិញ បាទតែដឹងពេញបានអត់លីហេងបាទបងអូននិនចាដៅបានហើយឆ្នាំហ្នឹងបាទបានអីគេបាទណានិនចាដៅបានអីគេបាទបលិនដោហ៎បាទសួស្ដីវ៉ាន់នូបាទបាទហ្នឹងហើយបាទជីងចាងបាទអញ្ជើញទៅធ្វើម្នាក់ឯងទៅខ្ញុំអត់ទេខ្ញុំមានការងារឡាយបាទសមុទ្រប៉ានបាទនិយាយពីការដោះដូរមែនយូអត់មានទេបាទអត់មានទេវ៉ាន់នូបាទសួស្ដី បាទភក្ត្រាបាទសួស្តីគ្នាបាទមកហៅថាបាទសេណាស៊ី30ណាបាទគិរីឧត្តមតាលីតយូណៃធីតល្អអត់អឺលីតយូណៃធីតល្អដើមរដូវកាលបាទពាក់កណ្ដាលរដូវកាលម្ដងចុងរដូវកាលនេះរៀងល្អខ្លះអត់ល្អខ្លះអឺបើតាមសារព័ត៌មានលើកឡើងច្រើនហ្នឹងគ្រូលីតយូណៃធីតហ្នឹងគាត់ហ្នឹងអប៉ែហ្នឹងតាហ្នឹងតាហ្នឹងចូលចិត្តទៅលួចមើលតម្រងគេពេលវឹកហាត់បាទ Chelsea ប៉ះ Manchester City វាក់ផ្ដាច់ព្រាត់ហើយបាទនឹងក្មេងខ្មែរគ្រាន់ថាដូចខ្ញុំនិយាយអញ្ចឹងណា បើសិនជាអង់គ្លេសទៅប៉ះមើលអង់គ្លេសវាអត់អីល្អមើលបាទភ័ក្រហេងលៀបបាទណេម៉ាលេងដូចអត់លេងបាទ Zack Stephen បាទតានីជួយនិយាយពីក្លឹប Inter Miami តិចមកអឺ Inter Miami បាទគឺជាក្លឹបរបស់ David Beckham បាទគិតមកដល់ពេលនេះ David Beckham មានទុនឬក៏មានហ៊ុននៅក្នុង Inter Miami នេះរហូតដល់ជិត80%ណោះបាទ70%ជាងភាគរយហើយបើសិនជាយើងនិយាយវិញបច្ចុប្បន្ននេះ Inter Miami កំពុងតែត្រូវបានបណ្ដឹង ដែលបណ្ដឹងនោះដោយក្រុម Inter Milan របស់ប្រទេសអ៊ីតាលីដោយដាក់ឈ្មោះ Inter ដូចគេបាទតែពិតវាមានឈ្មោះរបស់គេច្រើនចូលមិនតែផ្លឹង Inter ទូគូ Inter គូគូបងទៅបាទសិតតែឈ្មោះគេ Inter ដែរប៉ុន្តែអានឹងដោយសារតែក្លឹបគេរឿងចំណាស់ចំណាស់ណាបាទប៉ុន្តែ Inter Miami របស់ David Beckham នេះទៅបង្កើតដែរទេបាទបាទទៅយកដូចជាតារាង Miami ចាស់បាទតារាងហ្នឹងពីដើមមកមិនមែនជាតារាងបាល់ទាត់ទេដូចជាតារាង cricket បាទតោះមកយកមកកែសម្រួលទៅឲ្យខ្លាយទៅជាតារាងបាល់ទាត់ឥឡូវនេះមិនដឹងទេយើងឃើញថា កំពុងតែស្ថិតនៅក្នុងការតតាំងគ្នា បាទនៅលើតារាការហើយបើសិនជាបណ្ដឹងនេះបាទ Inter Miami ចាញ់ Inter Milan មែននោះ Inter Miami នឹងខាត់បងប្រាក់ដែលគេប៉ាន់ប្រមាណប្រហែលជាខ្ទង់12លានបាទ12លាន12លានហ្នឹងមិនមែនខាតអីទេប្រិមិត្ត12លានហ្នឹងខាតនៅក្នុងការត្រូវ register ត្រូវចុះឈ្មោះឡើងវិញត្រូវដូរ logo បាទគ្រាន់តែដូរ logo មួយគឺ affect ទាំងអស់ affect អីគេខ្លះបើគាត់ធ្វើ logo នៅ start ត្រូវដូរ logo នៅ start បើគាត់បោះអាវ500អាវត្រូវដោត្រូវបោះចោលអាវ500អាវហ្នឹងដើម្បីធ្វើ logo ថ្មីដាក់អាវថ្មីបាទអញ្ចឹងណាអញ្ចឹងគេប្រហែលប៉ាន់ប្រហែលលុយ David Beckham នឹងត្រូវខាតបង់អស់12លានប្រសិនបើបណ្ដឹងនោះចាញ់ត្រូវសងសំណងគេហើយ ត្រូវដូរឯកសន្តានរបស់ខ្លួនឯងវិញទាំងអស់ទៀតអាខិតបានអាផ្សព្វផ្សាយ channel YouTube Facebook អីត្រូវដូរ logo ទាំងអស់បាទបាទខៃហ្វុង3គូយប់នេះបាទអឺ over បាសេទៅហើយវាយ Man U បាទវាយ Villarreal ល្អព្រៃសួរបងចូលដៃគូបងឈប់ចូលរួមឡាយជាមួយបងបាទហ្នឹងហើយនប់សុភ័ក្របាទគាត់មានកម្មវិធីផ្សេង បាទគាត់មានកម្មវិធីនៅកន្លែងផ្សេងបាទអញ្ចឹងទៅអឺមិនមិនមែនគាត់ឈប់ទេគាត់មានកម្មវិធីនៅកន្លែងផ្សេងដល់អញ្ចឹងទៅគាត់បន្តការងាររបស់គាត់ខ្ញុំបង្កការងារបន្តការងាររបស់ខ្ញុំនៅទីនេះបាទបាទរដ្ឋាភិបាលបាទសួស្តីបាទយ៉ងពេជ្រទៅមិនរួចជាមួយ Manchester City ទេបាទក្រុមណា លើកពាន La Liga អត្រាយប់នេះអាស្រ័យលើបាសេយប់នេះទេ La Liga បើបាសេយប់នេះឈ្នះបាសេអត្រាលើកពានហើយបាទខ្ញុំឲ្យអត្រាលើកពានរបស់បាសេឡូណា85%បើសិនជាបាសេឡូណាឈ្នះយប់នេះ ដាហើយការប្រកួតបន្ទាប់ទៀតនឹងជើងខ្លាំងនេះគាត់ត្រូវប៉ះនឹងគឺអាតេម៉ាឌ្រីតជំនួយជាតិកម្ពុជាប្រោផ្ដុំនៅនៅថ្ងៃណាបងប្រមូលផ្ដុំអីអែមឈុនលៀងឥឡូវនេះកំពុងតែកូវីដទេឃើញនៅពេញបាត់អស់ហើយបាទប្រមូលផ្ដុំអីកើតបាទអឺសម្បត្តិកេនយប់មិញនេះបើសិនជាយើងមើលខ្ញុំមើលទៅ សម្រាប់តម្រងលេងរបស់ណេម៉ាវាមានបញ្ហាបន្តិចបញ្ហាត្រង់ថា បើសិនជាគាត់ចែកបានល្អប៉ុន្តែគាត់ហាក់បីដូចជាចង់គេហៅថាចង់អូសចង់ញាក់ចង់ហ្វាំងទៅលើកីឡាកររបស់ Manchester City អញ្ចឹងណាគេហៅថាឌឺណាគេហៅថាញាក់ឌឺធ្វើមិនញាក់ឲ្យដាច់ដើម្បីឌឺមកប៉ុន្តែយប់មិញនេះមិនមែន1មិនមែន2អាច3ភាគច្រើន3មុំបាទទៅណាក់រួចទេបាទទៅណាក់រួចទេហើយ Kylian Mbappe ឲ្យគាត់ទៅលេងផុតពេកបាទ ពេលដែលលោកទូសែលដឹកនាំប៉ារីសក៏ខ្ញុំធ្លាប់ឃើញទម្រង់អឹមបាប៉េទៅខាងប្រយុទ្ធនៅខាងមុខដែរអឹមបាប៉េអត់ងាយមានបាល់លេងទេបាទអឹមបាប៉េអត់ងាយមានបាល់លេងទេបើសិនដាក់3ខាង លើឧទាហរណ៍ថាអឹមបាប៉េណេម៉ាអ៊ីកាឌីហ្នឹងអឹមបាប៉េមានបាល់លេងហើយមានបាល់លេងច្រើនបាទហើយនឹងមានខ្សែឱកាសបានច្រើនប៉ុន្តែយប់មិញនេះទៅដាក់អឺអឹមបាប៉េនៅម្នាក់ឯងអញ្ចឹងគិតថាវាតឹងណាស់បាទនៅខាងក្រៅមានណេម៉ាវើរ៉ាទីហើយជាមួយនឹង បាទឌីម៉ារីដែលនៅខាងមុខខ្ពស់នៅកណ្ដាលនោះគឺបាទអឹមបាប៉េអញ្ចឹងខ្ញុំឃើញបាល់នេះគ្រាន់តែចេញឡាញអាប់ខ្ញុំដឹងថាអឹមបាប៉េតឹងរកមកងាយនឹងមានបាល់លេងឯងមែនបាទព្រោះខ្ញុំធ្លាប់ឃើញលោកទូសែលប្រើទម្រង់ហ្នឹងប្រើទម្រង់ហ្នឹងអឹមបាប៉េអត់មានបាល់លេងទេបាទខ្ញុំធ្លាប់ឃើញលោកទូសែលលេប្រើទម្រង់ហ្នឹងរួចរាល់ហើយបាទហ្នឹងហើយបាទគៀនរ៉ាត់អំណូបាទលោកម៉ៃសកុនយកមែនយូនឹងយកអាសណល់ អឺ baby oxy ខ្ញុំនិយាយហ្នឹងក៏តាពិតរឿងរ៉ាម៉ូសហ្នឹងក៏ខ្ញុំនិយាយច្រើនដងដែរហើយបាទលោកប្រិមិត្តតាមចូលអញ្ចឹងណារ៉ាម៉ូសទទួលបានភ្លើងខៀវហើយបាទក្នុងការចូលលេងជើងទី2សម្រាប់រៀលម៉ាឌ្រីតបាទរ៉ាម៉ូសទទួលបានភ្លើងខៀវហើយ